អឺអូខេសួស្តីទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃ update របស់ JX ដែលបាត់បុកមួយរយៈមកឥឡូវឃើញធ្វើការ update ថ្មីវិញទៀតហើយប៉ុន្តែខ្ញុំមិនមិនមក review តាក់ទងទៅនឹងការ update ទេប៉ុន្តែអ្នកទាំងអស់គ្នាអាចមើលបានអឺសក្តានុពលប្រទេសបើកវិញហើយហ្នឹងហើយហើយចំពោះ event CME ហើយនឹង door ឲ្យធីមនៅបៃជីងក៏ជា event ចាស់ចាស់ដែរទេហើយមេពេលបច្ចុប្បន្ននៅអដងក៏ពិបាកក្នុងការស៊ីដែរអឺអ្វីដែល បាត់ហើយបើកមកវិញគឺសង្គ្រាមហេវទេសហើយអ្នកទាំងអស់នេះអាចចូលទៅស៊ីមេហ្នឹងហើយជាមួយនឹង key វានៅទទួលបាន item ទាំងអស់នេះហើយ item ខ្លះបាទពីខ្ញុំមើលទៅក៏អឺដើរដើរទេនឹងដើរដើរទេមិនមានអីប្លែកថ្មីដែលខ្ញុំត្រូវបញ្យល់ប្រាប់អ្នកទាំងអស់គ្នាទេអូខេតើឥឡូវកុំឲ្យបែកឆ្ងាយតទៅនឹងការបែបនេះអូខេអ្នកទាំងអស់នេះតាមពិតខ្ញុំឃើញវីដេអូរបស់បងសៀមនេះដែលគាត់បានចេញតាក់ទងទៅនឹង ការលេង game GX នៅក្នុងទូរស័ព្ទមានអ្នកខ្លះណាគាត់ឆានថាអូខេតាមពិតធ្វើ remote ទេហ្នឹងហើយអាច remote តាម team viewer ឬក៏អីហ្នឹងទៅតែអ្វីជាក់ស្ដែងគឺមិនមែនជាមិនមែនជា remote ទេនេះគឺជាការតម្លើង window នៅក្នុងទូរស័ព្ទប៉ុន្តែគាត់ថាវារឿងប្រភេទទូរស័ព្ទដែរដែលយើងអាចធ្វើការតម្លើងបានអញ្ចឹងណាហើយខ្ញុំចង់បញ្ជាក់ក្បាលវីដេអូតិចចំពោះអ្នកទាំងអស់គ្នាដែលចង់បាន ទូរស័ព្ទប្រភេទដែលមាន Windows នេះណាហ្នឹងហើយអ្នកទាំងអស់នេះអាចឆាតទៅគាត់បាននេះ account Facebook គាត់តែបើអ្នកទាំងអស់គ្នាអត់ស្គាល់ទេអាចឆាតមកសួរខ្ញុំបានណាហ្នឹងហើយខ្ញុំនឹងឲ្យទៅហើយអាចធ្វើការ order ទូរស័ព្ទពីគាត់បានតែគាត់អាចទៅឡើង Windows នៅក្នុងទូរស័ព្ទនឹងស្រាច់រួមជាមួយនឹងដាក់ MCX អឺអ្នកទាំងអស់គ្នាយល់ថាចេះទូរស័ព្ទដៃរៀងកាន់ថ្មជាង computer ប៉ុន្តែយើងមិនប្រកាសថាវាអាចប្រើបានរាប់ម៉ោងទេហ្នឹងហើយ អាច2 3ម៉ោងឬក៏4ម៉ោងអញ្ចឹងទៅវាអស់ប៉ុន្តែនេះវាអាចស្រួលយើងដែរនៅពេលដែលយើងទៅឆ្ងាយយើងមានទូរស័ព្ទយើងមិនចាំបាច់ដាក់ laptop តាមខ្លួនគឺយើងអាចបើក game ប្រភេទ CX នឹងបានក្នុងទូរស័ព្ទដែរអូខេឥឡូវខ្ញុំឲ្យមើលនេះគឺជាទូរស័ព្ទដៃណាហើយដែលគាត់តម្លើង Windows រួចហើយប៉ុន្តែខ្ញុំបញ្ជាក់តិចណាអឺនេះគាត់ដាក់ទូរស័ព្ទនេះដាក់ទូរស័ព្ទនេះទូរស័ព្ទដៃនេះ ហើយរួមជាមួយនឹងការរីម៉ូតខ្សែហើយនឹងម៉ៅហ្នឹងហើយតាមផេចអាចតាម Wi-Fi តាម wireless ឬក៏ Bluetooth ប៉ុន្តែអ្នកទាំងអស់នេះក៏អាចចុចលើ screen បានដែរដោយសារទូរស័ព្ទយើងជាប្រភេទ touch screen ហ្នឹងហើយអញ្ចឹងមើលទៅនេះយកបើកសលេងទេនេះគឺជាការ login ចូលហើយគាត់បាននិយាយទៅបើគាត់មានអ្នកជួយថតគាត់ថតស្រួលហើយនេះគាត់ថតដៃម្យ៉ាងថតដៃម្យ៉ាងគាត់កាន់កាមេរ៉ាអញ្ចឹងណាហ្នឹងហើយ នេះគាត់តម្លើង Windows ឲ្យហើយហើយគ្រាន់ថាចំពោះទូរស័ព្ទដៃអ្នកទាំងអស់តែចាំមកថាចេះអឺកុំតម្លើងកម្មវិធីច្រើនពេកដោយសារទូរស័ព្ទដៃយើងវា space វានឹងទូចទីមួយវាត្រូវតម្លើងកាត់មួយផ្នែកទៅក្នុងទូរស័ព្ទដៃយើងទំហំវានឹងហើយទី2គឺយើងត្រូវតម្លើង window មកក្នុងទូរស័ព្ទដៃអញ្ចឹងវាបែកចែកជា2អញ្ចឹងបើអ្នកទាំងអស់គ្នាទិញកាន់តែធំ space កាន់តែធំចុះនិយាយថាដូច store យើងណា memory យើងយើងនិយាយស្រួលស្ដាប់ កាន់តែធំពេលកាន់តែថ្លៃតែវាទិញមុំមុំអាចទិញប្រើតាជា X1 បានហើយហ្នឹងហើយកុំបដោតលើវាត្រង់ទៅលីពេកអូខេនេះក៏ log in game ចូលបានធម្មតាអញ្ចឹងណានេះគាត់បញ្ជាក់ប្រាប់ដែរគាត់ថា keyboard គឺគាត់ប្រើ keyboard ប្រភេទនេះបើសិនជាករណីយើងគាត់ប្រើប្រាស់អក្សរមិនមែនជាលក្ខណៈលេខ professional ឬក៏ទូទៅទេអ្នកទាំងអស់នេះអាចប្រើលើ touch screen ទៅស្រួលជាងមិនចាំបាច់ចំណាយ keyboard ឬក៏ចំណាយ mouse ទេ នេះគឺលោកមានចូលបានធម្មតាហើយក៏សួរខ្ញុំទៀតអឺអានេះលេងតាម Wi-Fi នេះស៊ីម Wi-Fi តាមបានធម្មតាបីបានធម្មតាប៉ុន្តែគ្រាន់ថាវាទូចតាមណោះអេក្រង់ទូចយើងរៀបពិបាកមើលបន្តិចឃើញនេះ5ម៉ៅណាដៃនេះក៏5ម៉ៅអញ្ចឹងណាហើយដៃនេះក៏ប្រើ keyboard ឃើញទេអញ្ចឹងគឺអាចប្រើបានធម្មតាអញ្ចឹងកុំចូលច្រឡំថាអូខេអឺ remote តាម team viewer អញ្ចឹងអត់ទេគឺតម្លើងទូរស័ព្ទតម្លើង window នៅក្នុងទូរស័ព្ទដៃតែដូចខ្ញុំប្រាប់ចឹងមានន័យថាវាបែងចែកបំណែកនៃ store វាជា2ទី1គឺដំណើរការទៅលើប្រភេទពួក Android ដែល system Android វាត្រូវការណានៅទី2គឺយើងត្រូវការ store វាបំណែកចែកមកខាង Windows នឹងអញ្ចឹងបែបែងចែកជា2ហើយចំពោះ Windows គឺយើងប្រើឲ្យវារៀងបន្តិចឲ្យវាសៀធំបន្តិចទៅទូរស័ព្ទបន្តិចបានហើយឃើញទេគ្នា តឡាងដាក់ update បានមកកាផ្លេអឺចំពោះតម្លៃវិញខ្ញុំលើកគាត់និយាយដូចខ្ទង់200ជាងហ្នឹងហើយខ្ទង់200ជាងអញ្ចឹងអ្នកនរអាចទិញយកលេខបាន Wi-Fi តាមមកកាផ្លេនេះបើគាត់គាត់លេខឲ្យមើលណាស៊ីមទូរស័ព្ទមិញអូខេនេះ Windows អីចំពោះ team viewer អីផ្សេងផ្សេងអាហ្នឹងចំពោះ team viewer ចំពោះ TV auto ឬកម្មវិធី support មួយចំនួនបច្ច័យដាក់បានដូចគ្នាដោយសារវាគឺជាប្រភេទ Windows អញ្ចឹងពេលយើងទិញគាត់គឺយើង order ពីគាត់ទៅថាអូខេខ្ញុំចង់អាកម្មវិធីអីខ្លះក្នុងទូរស័ព្ទមួយហ្នឹងណាអូខេនេះវាគ្រាន់ជាការចែកម្លេចទេបើសិនជាករណីអ្នកទាំងអស់នេះចង់បានប្រភេទទូរស័ព្ទដៃដែលអាចប្រើ Windows បានអាច contact ទៅគាត់បានណាទី1គាត់គឺជាជាងទូរស័ព្ទហ្នឹងទី1គាត់ជាជាងទូរស័ព្ទហើយទី2ទូរស័ព្ទដែលគាត់តម្លើងគឺជាប្រភេទទូរស័ព្ទថ្មីហ្នឹងហើយហើយអាច បានទាំងទូរស័ព្ទអាចបានទាំង Windows អញ្ចឹងវាងាយស្រួលក្នុងការដែលអ្នកទាំងអស់គ្នាប្រើនេះគឺជាប្រព័ន្ធដែលគាត់ប្រើរួចហើយនេះឃើញទេគាត់ឲ្យមើលនេះល្មមប្រើអ្នកទាំងអស់គ្នាហ្នឹងហើយអឺបើចេះ X មក X មក M មិនជាបញ្ហាទេតែគាត់អ្វីដែលខ្ញុំគិតបំផុតគឺអេក្រង់នឹងទូចពេកពិបាកមើលនឹងទូចពេកពិបាកមើលបើធំបន្តិចប្រហែលជាមើលស្រួលតែបើធំពេកយើងពិបាកដាក់តាមដែរក៏តែ power bank ជំនួយភ្លើងភាសាផ្លាច់អស់ណា វាស្រួលដែរមិនចាំបាច់ដោតដូចមិនចាំបាច់អីនឹងប្រើ power bank ទៅគឺប្រើបានដែរអូខេនេះគឺជាការ review តាក់ទងទៅនឹងអ្នកគាត់នៅមានតលសង្ស័យតាក់ទងទៅនឹងការប្រើ TV viewer អញ្ចឹងអត់ទេណាគឺតើឡើង Windows ក្នុងទូរស័ព្ទដែរអូខេអរគុណបាយបាយ